ចាស់ចាស់ឲ្យបានសេចក្តីសុខដោយសារចាស់ចាស់ឈឺច្រើនដល់ពេលក្មេងគេអត់ឈឺគេចង់បានគេចង់បានឡានម៉ូតូវីឡាណែចាលឿនណាវាពីរនាក់ដល់ធូបដល់អីណែអឺអស់ធូបហើយណែវាពីរនាក់អ្នកអត់បានអត់យោ